លោកពូខ្ញុំសូមអនុញ្ញាតពីលោកពូស្រឡាញ់នីសាជាផ្លូវការផងហើយក៏សូមធ្វើជាកូនសាររបស់លោកពូ ចាប់ពីពេលនេះផងណាព្រមលោកការនឹងបងសិនណាហើយមិនដល់ថ្នាក់លិចកងចឹងក៏បានដែរងើបសិនណាបងប្រាប់ពេលក្រោយក៏បានដែរអត់ទេបងនៅព្រមមួយបង នៅទីនេះបងនឹងលុចកងនៅទីនេះរហូតដល់ស្លាប់គេមើលមកខ្ញុំម្ដងនេះដូចចម្លែកដល់ហើយឬមើលគេមានកម្រងចង់ថាបាបឲ្យខ្ញុំទៀតអី មើលទៅមេតាអត់ទាន់ដឹងទេថាលីសាបានទៅមើលគេនឹងថ្ងៃដែលគេឈឺម៉ាក់ម៉ាក់ប៉ាត់ម៉ែនបងកំសាន្តលីពិតជាបងមែនទេអត់ទេប៉ាខ្ញុំមកស្គាល់គាត់ផងគាត់ជាអ្នកណាខ្សែរឿងជីវិតរឿងវាសនានាងហងរដូវកាលពីភាគទី6មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃប្រហោះសុក្រគ្រាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook Joshua Sastra Film